វធំអេកេតេភូមិចញ្ញាទេវីចលតលវិសមេយៈកតុមនីគៀទេសន្តាសន្តិយ៉ាងមនីវរវចនំសាធភូមេ សុណន្តធម្មៈសវណ្ណកាលោអចំតន្តា ធម្មៈសវណ្ណកាលោអចំតន្តាធម្មៈសវណ្ណកាលោអយំភៈតន្តា លេងសាធកា Yeah. Oh. ត្រីអង្គាបានសុខត្រីណាអើយវិញលេវិញណងនោះកលែងពីនាងសុបនខានួនស្រីយៈហិតនៅក្នុងព្រៃតែមួយអង្គាអបសុខក្នុងបរិយាពុនប្រមាណ ក៏ចង់ទៅកំសាន្តព្រៃបានដូចព្រះចិត្តចិន្តា Thank you. ថ្លៃមហាសីសេតាងអនុជលំបែងពីសម្ដេចព្រះនរាយរាមាភីស្នូវងពងក្រឡាអស្ចារទ្រង់ចេញយាត្រាកសាលព្រៃទាំង3អង្គាយាងមកដល់ទីឋានដ៏ស្រស់សោភាព្រះរាមាក៏មានវិចារថាអឺណា ហែសីស្ដាអូនទីនេះពិតជាមាន ទេសភាពស្រស់ត្រកាលខ្លាំងណាស់ណាហើយយើងដូចជាយាងមកឆ្ងាយណាស់ដែរហេតុនេះយើងគិតថានឹងសម្រាប់នៅទីឋាននេះបន្តិចតើអូនយល់យ៉ាងណា ក្រាបទូលព្រះស្វាមីបើព្រះអង្គទ្រង់ចង់សម្រាប់នៅទីនេះសូមទ្រង់សម្រាប់តាមព្រះចិន្តាចុះណាក្រាបទូល ចំណែកឯក្នុង និងអនុជលៈសូមយាងព្រះអង្គចេញទៅបេះផ្លែផល្លាថ្វាយទ្រង់សិនណាក្រាបទូល នាងមកពីណាហើយទៅណាបាទជាមកអង្គពណ៌យើងយ៉ាងដូច្នោះហ៎ទូប្រាប់អង្គមកមកលេងភ័យខ្លួនមួយពំភាដូចចំភកអញ្ចឹងហើយបន្ទាប់ឃើញព្រះអង្គមកអូយស្រឡាញ់ព្រះអង្គផ្លែតតែម្ដងទេទេទេមិនបានទេនាងសុបណ្ណខាព្រោះយើងមានមហាសីជាទីកប់ចិត្តហើយណាគឺព្រះនាងសេតា ចង់ផ្សេងឯងខំប៉ិនស្រឡាញ់គេតែមានប្រពន្ធរួចខាងតែតែអណិតលាក់ជើងគេនៅទំនេរនាងសាទសុំស្នេហ៍ពីគេលំ ក្រែងគេប្រងស្រឡាញ់នាងណានាងសបណ្ណខានណាមែនក៏អីប្រអស់ស្អាតដូចប្រអស់អញ្ចឹងធ្លាប់ទេផ្សឹងទៅពូកអូនស្អាតម្លឹងម្លឹង ដល់យកប្រុសស្អាតដូចអូនចឹងណាស្អាតអត់ពុកម៉ែបងអូនម៉ែស្អាតក៏ស្ដែនអុយអូនអៀមណា យាក្នុងនគរលង្ការាជបុរីណាដងនោះក្រុងរាបណាសូខត្តយាវងពងព្រះព្រមាសែនសបាយរីករាយក្នុងហរតយាអត់ឧបមា បានជួបជុំគ្រួសារមានពោសេនានិងបរិវារមកបង្គំគាល់ក្នុងរាជបុរី អាសូរីគង់យូរបន្តិចអីនោះក៏ស្រាប់ដែរ ច្ចអីមកយំសេកស្រាក់ពេញមុខបងដូចណាការសុបនាខាតើមានរឿងអីប្រឡែងពីនាងសុបនាខាលុះឃើញព្រះរាមអង្គព្រះមានដូច្នោះហើយក៏មានវិចារថាអើយបងបិទ្ធព្រះអង្គទូលព្រះបង្គំសុបនាខាខ្ញុំមកទៅលេងភ័យហើយក៏ឃើញផុសស្អាត ទៅលួចស្រឡាញ់គេ គេមិនបោកស្រឡាញ់ទុកផ្ទះមកគុំមកគេកាត់ជាមកគេកាត់ទៅជាគេកាត់ចកាទូមានសង្គមហើយគេអាប់ទូយើយើអាណាហ៊ានមកយើងមកទៅបានអូនស្រីរបស់យើងណាអាអាអាមើលប្រាប់បងទៅមើលតើអ្នកណាគេមកពីណាក្រៅលង្កាឬក៏ក្រុងលង្កាណាតែសុបនខា ហើយចិត្តទូពះមកគុំមកទូពះមកគុំសឹកបាយញើសជាងគេពេលអរំខោប៉ុណ្ណាអឺអឺដល់កាយដល់ហើយអើអើអត់អីទេណាអូនស្រីចាំបងជួយយកអាសាបអូនស្រីនៅពេលនេះណាអើឯណាឯណាណែមិនណែនីគីណា សូមក្រាបថ្វាយបង្គំព្រះស្វាមីអាអានាំណែព្រះអនុជយើងចូលទៅក្នុងបរិយាកាសដំណាក់ចុះនេះទេទទួលព្រះរាជបញ្ជាព្រះស្វាមី